អនាត្រីតូចបញញឹមជួយរៀមលួញបែតីតូចអើយអនាត្រីតូចបញញឹមជួយរៀមលួចបែតីទីរំទាំងឈ្មោះសំដីទីរំទាំងឈ្មោះសំដីតូចអើយប្រណីកុំប្រកាន់នឹងដង ទេសូត្រកុំសង្ស័យបណ្ដាពីថ្ងៃកុំច្រឡំឡើយនៅពេលសូត្រកុំសង្ស័យបណ្ដាពីថ្ងៃកុំច្រឡំឡើយទូចមួយបងទេណាតូចអើយទូចមួយបងទេណាតូចអើយ ទេតូចនាងបងឃើញខំក្រឡាទេតូចនាងបងឃើញខំក្រឡាមាននឹងមួយអ្នកណាទៅធ្វើផ្ដាំមាននឹងមួយអ្នកណាទៅធ្វើផ្ដាំ នៅទេទៅគំសង្ស័យបណ្ដាពីថ្ងៃកុំច្រឡំឡើយនៅទេទៅគំសង្ស័យបណ្ដាពីថ្ងៃកុំច្រឡំឡើយគឺមួយបងទេណាតូចអើយគឺមួយបងទេណាតូចអើយ ពេលតូចញៀងមងឃើញកងស្រឡាញ់ពេលតូចញៀងមងឃើញកងស្រឡាញ់មាននឹងស្មួយអ្នកណាទៅធ្វើផ្ដាំងមាននឹងស្មួយអ្នកណាទៅធ្វើផ្ដាំង